ឃើញសាច់សខ្ចីភ្លៀងធ្លាក់ឱកាសល្អខណៈនៅស្ងាត់តែពីរនាក់ចង់ធ្វើដូចរឿងជប៉ុន មានអីបានសម្រេចមែននាកាលពីពេលថ្មីថ្មីនេះមានករណីយុវជនម្នាក់ធ្វើសកម្មភាពនាពេលភ្លៀងធ្លាក់ឱកាសល្អនៅស្ងាត់តែពីរនាក់ចង់ធ្វើដូចរឿងជប៉ុនមានអីបានសម្រេចមែនរាជធានីភ្នំពេញ កាលពីវេលាម៉ោង2:30នាទីរសៀលថ្ងៃទី18ខែឧសភាឆ្នាំ2022 ទីតាំងស្ថិតនៅភូមិគោកព្រេចសង្កាត់សំរោងក្រមខណ្ឌពោធិ៍សែនជ័យជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបង្កការភ្ញាក់ផ្អើលជនសង្ស័យមានឈ្មោះម៉ូសហភេទប្រុសអាយុ20ឆ្នាំ ស្នាក់នៅឃ្លៀងលក់គ្រឿងឡាន ភូមិគោកព្រិចសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យចំណែកឯជនរងគ្រោះឈ្មោះ លោណូតាម ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង1:00នាទីជួនរងគ្រោះព្រមទាំងជួនសង្ស័យឈ្មោះម៉ូណូបានចេញពីផ្ទះទៅភូមិតិបញ្ញោសង្កាត់សំរោងក្រងខណ្ឌពោធិ៍សែនជ័យដើម្បីទៅឃ្លៀងលក់គ្រឿងបន្លាស់រថយន្តដែលស្ថិតនៅភូមិគុកព្រិចសង្កាត់សំរោងក្រមដើម្បីរៀបចំអីវ៉ាន់ឲ្យភ្ញៀវពេលទៅដល់ឃ្លៀងបន្ទាប់ពីរៀបចំ អីវ៉ាន់ហើយក៏មកផ្ទះវិញស្រាប់តែពេលនោះ មេឃក៏មានធ្លាក់ភ្លៀងខ្លាំងក៏នាំគ្នារងចាំភ្លៀងរៀងសិនទើបទៅផ្ទះដោយពេលនោះជួនរងគ្រោះ បានអង្គុយនៅកន្លែងគិតលុយហើយជួនសង្ស័យបានឈរពីក្រោយជួនរងគ្រោះដោយជួនសង្ស័យឈរមើលជួនរងគ្រោះពីក្រោយនោះ ដោយមើលទៅរៀងទំនងក៏ជួនសង្ស័យមានគំនិតចង់រួមភេទ ក៏បានទៅអោបពីក្រោយជួនរងគ្រោះ ដោយចាប់ជួនរងគ្រោះពីក្រោយ ដោយពេលនោះជួនរងគ្រោះបានរើបំរាស់ខ្លាំងទើបជួនសង្ស័យបានយកដៃមកទប់មាត់និងទាញមាត់ជួនរងគ្រោះទៅក្រោយក្បែរបន្ទប់ទឹកដោយមានការប្រតាយប្រតប់គ្នាខ្លាំងជួនសង្ស័យបានទាញជួនរងគ្រោះ បណ្ដាលឲ្យដួលទៅលើឥដ្ឋការ៉ូភ្លាមភ្លាមនោះជួនរងគ្រោះបានស្រវាចាប់យកបានកូនកំបិតដែលនៅក្បែរនោះ បានតែត្រូវជន់សង្ស័យដណ្ដើមរួចក្រវត់ចោលតែម្ដងបន្ទាប់មកជន់សង្ស័យបានយកឲ្យយឺតដៃខ្លីទៅខ្ទប់មាត់ជន់រងគ្រោះកុំឲ្យស្រែកតដោយសារភ្លាមភ្លាមនោះជន់រងគ្រោះបានធ្វើការអង្វរក ឲ្យជួនសង្ស័យបញ្ឈប់សកម្មភាពនិងសន្យា មិនប្រាប់រឿងនេះដល់អ្នកណាឲ្យដឹងឡើយពេលនោះក៏បាន យល់ព្រមស្របតាមជួនរងគ្រោះ ហើយក៏បានធ្វើការបិទឃ្លៀងនិងជិះម៉ូតូជាមួយជួនរងគ្រោះមកផ្ទះវិញនៅភូមិតេបញ្ញោពេលមកដល់ផ្ទះជួនរងគ្រោះក៏បានធ្វើការខុតខ្លួន ជួនសង្ស័យភ្លាមនិងរាយការណ៍ ទៅសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរតែម្ដងក្រោយពីបានឃាត់ខ្លួននិងសាកសួររួចជនសង្ស័យពិតជាបានធ្វើអំពើបែបនេះពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តតាមនីតិវិធីច្បាប់។ រោគកំហុសឆ្គងនិងពាក្យពេចន៍ដែលមិនសមរម្យសូមមេត្តាខន្តីអភ័យទោសដល់ក្រុម Channel របស់យើងខ្ញុំផងសូមកុំភ្លេចជួយចុច Subscribe ជួយដូចជា Follow Page និង TikTok ម្នាក់មួយផង សូមអរគុណសូមជម្រាបលា